អូខេអ្នកនរគ្នានេះគឺជាកោដរបស់ព្រះបាទនរោត្តមកោដហ្នឹងគឺសម្រាប់ដាក់ប្រសពរបស់ព្រះអង្គព្រះបាទនរោត្តមអ្នកអ្នកអ្នកទាំងអស់គ្នាដឹងហើយបាទជាស្គាល់ពីស្នាមប្រហោះរបស់ព្រះបាទនរោត្តមហើយអញ្ចឹងនេះគឺជាកោដនៃព្រះបាទនរោត្តម